បាទសួស្តីបងប្អូនអរគ្នាស្វាគមន៍មកកាន់ channel របស់ខ្ញុំហើយថ្ងៃនេះខ្ញុំមានវីដេអូមួយដើម្បីចែកនៅទៅកាន់បងប្អូនអរគ្នាគឺវាមានការបង្កើត page ជា page classic បាទដែលយើងអាចយក account យើងបង្កើតបាន4 page ជា page classic ជាធម្មតា classic page គឺជាងាយស្រួលក្នុងការប្រើប្រាស់ជាង page ដែល update ថ្មីដល់ឥឡូវនេះអញ្ចឹងកុំឲ្យខាត់ពេកយើងទៅធ្វើការបង្កើតជាមួយខ្ញុំទាំងអស់គ្នាដោយបង្កើតតាម tool បាទហើយអឺ វីដេអូនេះគឺខ្ញុំបានចែករំលែកបន្តបាទអូខេឥឡូវអ្នកនរគ្នាចូលទៅ browser បាទចូលជ្រោមបន្តមកអ្នកនរគ្នាបាទ search រកពាក្យបាទបន្តមកអ្នកនរគ្នាអាចវាយពាក្យថា f f b បាទ a c c .io ធ្វើបាទបន្ទាប់ពីបែបនេះអូសំទោសបងប្អូនអរគ្នាបាទខ្ញុំបើកនៅ Facebook សិនបាទដំបូងយើងត្រូវបើកនៅ Facebook សិនណាសំទោសដែលមិនខ្ញុំបង្ហាញយូរពេកឥឡូវខ្ញុំបើកនៅ Facebook មួយបាទបាទបន្ទាប់ពីយើងបើកនៅ Facebook របស់យើងហើយបាទ Facebook ខ្ញុំនេះគឺអត់មាន page ទេអ្នកនរគ្នាមើលទៅបាទក៏ក៏មាន page ទេអញ្ចឹង បើសិនជាអ្នកនរគ្នាបង្កើត page តាម Facebook ធម្មតាគឺយើងចុច create បាទ create new page មកគឺវាចេញបែបនេះណាអ្នកនរគ្នាគេវាជា like spread អញ្ចឹងពិបាកក្នុងការប្រើប្រាស់ខ្ញុំជឿជាក់ថាបងប្អូនមកទីនោះប្រហែលជាពិបាកក្នុងការប្រើប្រាស់នៅ page update ថ្មីអញ្ចឹងដើម្បីយើងងាយស្រួលយើងបង្កើតជា classic page អញ្ចឹងយើងត្រូវចូលទៅក្នុងយើងបើក browser មួយទៀតមកបាទតោះមកយើង search ពាក្យថា face fbacc.io បាទតោះមក enter គឺវាចេញតម្រង់បែបនេះពេលដែលចេញបែបនេះបើសិនជាអ្នកនរគ្នាអត់មានកន្លែងដែលថាបើក bookmark បាទអញ្ចឹងអ្នកនោះចូលកន្លែង tray 3នេះមកហើយអ្នកនរគ្នាយកពាក្យ bookmark តោះមកអ្នកនរគ្នាកន្លែងនេះបើកន្លែងនេះអត់មាន click បានវាអត់មានអីគេ ប៉ុន្តែយើងត្រូវចូលទៅកន្លែងពាក្យថាបុកម៉ាប់ហើយយកពាក្យសៅបុកម៉ាប់ហ្នឹងមកសៅបុកម៉ាប់បាយមកអូខេវាចេញបែបនេះបើបន្តមកនេះអ្នកនរទៅអុកអូកន្លែងនេះបាទកន្លែងនេះអ្នកនរមិនបាច់យកទេណាគឺកន្លែងនេះតែអ្នកនរធ្វើយកបាទនេះ FB បាទ ACC នេះមក step ថាមកហើយអុកវាចូលមកកន្លែងនេះមកណានេះអុកដាក់កន្លែងហ្នឹងមកតោះមកយើងចុចនៅលើវាមួយទៀតមក click លើវាមួយមកហើយយើងពាក្យ OK បាទឥឡូវគឺវាចេញបែបនេះមកហើយអ្នកនរគ្នាទេគឺវាចេញនៅកន្លែងទម្រង់បែបនេះពេលដែលចេញបែបនេះអ្នកនរត្រូវធ្វើម៉េចបាទចុចនៅលើវាម្ដងទៀតមកអូខេវាចេញបែបនេះអញ្ចឹងដើម្បីបង្កើត page យើងត្រូវចូលនៅកន្លែងណាគឺយើងត្រូវចូលនៅកន្លែងពាក្យថា FP ហេអសរដល់ FP ចុចលើវាមកពេលចុចចេញចុចលើវាមកយើងឃើញកន្លែងពាក្យថា create new FP ណា create new fp យើងចុចនៅកន្លែងពាក្យហ្នឹងមកបាទ create new fp មកគឺវាចេញបែបនេះអញ្ចឹងទី1គឺយើងត្រូវរើស category category អ្នកនរគ្នាដាក់អីក៏បានដែរប៉ុន្តែអា category ហ្នឹងយើងអាចដូរនៅពេលក្រោយបានណាបាទអញ្ចឹងខ្ញុំយក game ណាខ្ញុំយក game មកខ្ញុំដាក់សិនទៅដើម្បីលើកក្រោយពេល page យើងគ្រប់ដោយតាចំនួន30ថ្ងៃចាំយើងដូរ category ចឹងកន្លែង new នេះបើសិនយើងយកពាក្យ new គឺយើងនឹងទទួលបាននៅ page update ថ្មីបាទគេហៅថា page display ណាហើយយើងចុចលើ new មកយកពាក្យ all ណា all នេះអូខេយក all ហ្នឹងបើន័យថាយើងប្រើនៅ classic បើនៅ classic page អូខេបន្ទាប់កន្លែងនេះយើង fv name ណាយើងដាក់ name page របស់យើងទៅ page យើងឈ្មោះអីឈ្មោះយើងដាក់តាមហ្នឹងទៅណាឥឡូវខ្ញុំដាក់ឈ្មោះខ្ញុំតែម្ដងណា page របស់ខ្ញុំដាក់ Öffnen dann da. Hm. Können wir ពិបាកដែរបាទសម្រាប់ខ្ញុំបង្កើត page មួយខ្ញុំពិបាកជាមួយមែនតើឥឡូវខ្ញុំដាក់វីដេអូ new video នៅយើងអាចបន្ថែមនៅភាសាខ្មែររបស់យើងនៅខាងចុងទៀតមកហើយដាក់វីដេអូថ្មីយ៉ាងទៅវីដេអូថ្មីអូខេបាទវីដេអូថ្មីអញ្ចឹងបន្តមកយើងចុចពាក្យថា go នេះនេះ អូខេឥឡូវបន្ទាប់ពីខ្ញុំបានបង្កើតមួយហើយហើយនេះអ្នកនរគ្នាឥឡូវខ្ញុំបង្កើតមួយទៀតបាទឥឡូវខ្ញុំ ដាក់ឈ្មោះអឺ copy នឹងឬក៏អ្នកនរគ្នាអាចដាក់ឈ្មោះ ដូចគ្នាបានស្តៀងគ្នាបានឬ copy នឹងក៏បានណាឥឡូវខ្ញុំដាក់ឈ្មោះទៀតខ្ញុំដូរ production đã ở videoហើយប្របាក់រងឈ្មោះដាក់ឥឡូវខ្ញុំដាក់អឺបាទខ្ញុំដាក់ខ្មែរខ្មែរ food ឡើងដាក់ខ្មែរហ្វូកចឹងទៅអញ្ចឹងក៏បានដែរឥឡូវខ្ញុំមកដាក់ខ្មែរហ្វូកទេខ្ញុំដាក់ my food បាទហើយខ្ញុំដាក់អក្សរខ្មែរបន្ថែមទៀតដាក់ថាមហូបខ្ញុំ មកយើងចុច go new បាទវាឲ្យយើង pre sweat អូខេអ្នកអត់ឃើញទេបាទឥឡូវយើង open មកយើងយកពី open មកយើងដឹងថាបង្កើតបានអត់អូខេអ្នកនរអូខេឥឡូវយើងទទួលបាន page classic មួយណាអូខេអ្នកនរគ្នាបាទ ចឹងយើងចូលទៅបង្កើតទៀតតើវាបានប្រហែលឥឡូវយើងបង្កើតពីរ page ណាបាទកំសាន្តអារម្មណ៍និង my food ឥឡូវខ្ញុំដាក់អឺ page មួយទៀតឥឡូវខ្ញុំដាក់ថាអឺបាទ video ដេអូកំសាន្តវីដេអូកំសាន្តណាអូខេហើយខ្ញុំដក clear ខ្ញុំវាយក្បែរទៀតព្រោះ page ទីច្រើនគឺយើងដាក់អញ្ចឹងណាគឺយើងដាក់អង់គ្លេសផងខ្មែរផងដើម្បីឲ្យងាយស្រួលមើលខាងពីជនជាតិវីដេអូ កំសាន្តបាទវីដេអូកំសាន្តវីដេអូកំសាន្តបាទអញ្ចឹងសម្រាប់បងប្អូនអ្នកថ្មីបាទអាចជួយចុច Subscribe នៅ Channel ម្នាក់មួយផងបងប្អូនអរគុណបាទដាក់សញ្ញាកណ្ដឹងទទួលវីដេអូថ្មីៗដែរអូខេហើយសម្រាប់បងប្អូននៅក្នុង page ក៏អាចជួយ like page បាទជួយ share ចេញលើទៅកាន់បងប្អូនផ្សេងទៀតផងបាទអរគុណជួយ follow ម្នាក់មួយផងណាបាទ ឥឡូវខ្ញុំចុចបានខ្ញុំដែរឥឡូវខ្ញុំចុច go អញ្ចឹង account របស់យើងគឺ Facebook professional Facebook របស់យើងហ្នឹងយើងអាចដាក់បាន4 account ណាគុំដាក់15 6អីខាងលើ Facebook គេ block account យើងចោលនេះបាន3ហើយអ្នកនរគេបាទឥឡូវខ្ញុំបង្កើតដល់20មួយទៀតឥឡូវខ្ញុំលុបចេញខ្ញុំដាក់អឺកំសាន្តអារម្មណ៍មានហើយ my food ហើយនឹងវីដេអូកំសាន្តអញ្ចឹងខ្ញុំដាក់ឈ្មោះ page មួយទៀតគឺអត់ដាក់ដូចគ្នាទេកុំឲ្យច្រឡំអញ្ចឹងខ្ញុំដាក់មួយទៀតនេះគឺដាក់ក៏សบายចិត្តបាទដាក់មកសិលអ្នកអត់ស្រឡាញ់ឈ្មោះអត់ណាដាក់ឈ្មោះហ្នឹងមកបាទសบายចិត្តដាក់ពីចាំមកដល់ហើយដល់ clear អង់គ្លេសក៏មើលជំនាញផ្សេងក៏អាចមើលដឹងដែរបាទដាក់មកសប្បាយចិត្តអូខេសប្បាយចិត្តឬយើងដាក់លេខទៅណាដាក់ឲ្យដូចគ្នាក៏បានដែរដាក់សប្បាយហើយយើងថែមលេខចឹងមកបាទ ពូអង់គ្លេសនេះយើងដាក់លេខអញ្ចឹងយើងដាក់លេខដូចគ្នាអញ្ចឹងទៅបាទសប្បាយចិត្តតោះយើងចុច new go អត់ដែរមកហើយសម្រាប់ account Facebook ខ្ញុំនេះគឺ account Facebook ថ្មីតែម្ដងណាគឺបង្កើតថ្មីទុកយូរដែរយកមកដាក់ page ឥឡូវយើងបាន4 page ហើយអញ្ចឹងយើងចង់ដឹងមើលថាតើអាចបាន5 page ឬក៏អត់នេះសួរអ្នកនរគ្នាបាទ ឥឡូវអឺសបាយសបាយឥឡូវដាក់សបាយសបាយយ៉ាងណាបាទហើយយើងចុច go new មើលចង់ដឹងថាវាឲ្យទៀតឬក៏អត់អូខេអូហូយតិចថាបាន5 page បាទបាន5 page បាទអញ្ចឹងបានហើយណាបាទ5 page ហ្នឹងគឺ demo មកហើយអូខេឥឡូវខ្ញុំចូលទៅមើលក្នុង account Facebook យើងតែម្ដងណា តើវាមានភេកគ្រប់គ្រាន់អស់ទាំងអស់ណាឥឡូវខ្ញុំចុចបិទវិញមកតោះមកខ្ញុំចូល refresh មួយចូល account អូខេឥឡូវយើងបាន5 page ហើយអ្នកនរអគ្នាបាទអញ្ចឹងបន្តមកយើងត្រូវបិទអានេះវិញណាបាទនេះយើងលុបវាចោលវិញណាយើងចុច right click មកយើងយកពីកុំទុកវាអញ្ចឹងបាទទុកអញ្ចឹងវាអាចខូចប៉ះពាល់ account យើងបាទព្រោះយើងបង្កើតតាម tool ណា អូខេឥឡូវយើងបាន5 page ហើយអ្នកនរគ្នាបន្តមកអ្នកនរគ្នាត្រូវ unpublic ចោលទាំង5 page នេះណាកុំកុំបើក public ចោលព្រោះ page បង្កើតមួយមួយយើងត្រូវចំណាយពេលរហូតដល់30ថ្ងៃតម្រូវតែយើងអាចផុសនៅវីដេអូដំណើរការ page នេះបានអូខេគេអ្នកនរគ្នានេះប្រភេទជា classic page យើងមើល page quality គឺពណ៌ view ល្អបង្កើតតាមហ្នឹងអូខេតមកយើងចូលទៅ edit info យើងមិនបាច់តន់ edit អីទាំងអស់ ទុកវាចោលសិនទៅហើយយើងចូលទៅ setting ដើម្បីចូលទៅ unpublic page ណាយើងចុចលើវាមកហើយយើងយកពី page unpublic save change មក order ហើយចុច unpublic បាទអញ្ចឹងសម្រាប់ unpublic គឺអ្នកអត់តាំង5 page ហ្នឹងគឺធ្វើអញ្ចឹងទាំងអស់ទៅណាបាទធ្វើដូចវីដេអូមុនមុនអញ្ចឹងដែរទៅយើង unpublic វាចោលទាំង5 page ទៅដើម្បីយើងបាននៅ classic page របស់យើងប្រើ super ជាង បើភេកថ្មីនេះគឺខ្ញុំមានអារម្មណ៍ថាពិបាកប្រើមែនតើបាទអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះបាទសង្ឃឹមថាបងប្អូនអរគ្នា បាទជួយចុច Subscribe បាទ Channel ម្នាក់មួយផងហើយតាម page គឺអ្នកនរគ្នាអាចជួយ share និងជួយចុច follow page like page ម្នាក់មួយផងដែរបាទដើម្បីចែករំលែកគុណច្រើន